តោះមកដឹងពីលក្ខណៈសម្បត្តិរបស់យន្តហោះគ្មានមនុស្សបើកដែលអាមេរិកប្រើសម្រាប់ធ្វើកិច្ចមេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់នៅថ្ងៃទី3ខែមករាឆ្នាំ2020ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឲ្យ ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដើម្បីធ្វើឃាតមេ បញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់គឺលោក Qasem Soleimani ចា៎ MQ-9 ចា MQ9 មានតម្លៃរហូតដល់64លានដុល្លារហើយវាត្រូវបានគេចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើកដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក MQ9 Reaper ត្រូវ បាន បំពាក់ដោយប្រព័ន្ធកំណត់ទិសដៅយ៉ាងច្រើនដែលអាចឲ្យវាទទួលបាននិងតាមដានគោលដៅពីចម្ងាយចាមុន10ទៅ15នាទីយន្តហោះគ្មានមនុស្សបើកមួយនេះទំនងជាបានតាមដានពីក្បួនរថយន្តយោធារបស់លោក សូលីម៉ានី មុនការវាយប្រហារបានចាប់ផ្ដើមនៅពេលកំពុងស្ថិតនៅក្នុងការវាយប្រហារយន្តហោះមួយ បានកំណត់គោលដៅរួចជាស្រេចដោយវាដឹងថាលោកសូលីម៉ានីកំពុងអង្គុយនៅកន្លែងណា នៅក្នុងរថយន្តចាប់ប្រណិបត្តិការអឺអាចចាំអង្កេតមើលហេតុការណ៍ពីមជ្ឈមបូព៌ាបញ្ជារាប់រយឬបញ្ជារាប់ពាន់គីឡូម៉ែត្រហើយអឺ អាចបញ្ជាយន្តហោះនោះតាមរយៈមុខសញ្ញាយ៉ាងស្ងៀមស្ងាត់បំផុតពួកគេអាចកំណត់ទិសដៅដែលត្រូវបញ្ជាហើយមីស៊ីលកំពុងតែរង់ចាំការបញ្ជាក់ចុងក្រោយដើម្បីបាញ់កំទេចគោលដៅនៃក្បួនរថយន្តរបស់លោកសូលេម៉ានីវាត្រូវការរយៈពេល1.2វិនាទីប៉ុណ្ណោះសម្រាប់ការបញ្ជារបស់ប្រតិបត្តិការដើម្បីតភ្ជាប់ ទៅយន្តហោះដែលគ្មានមនុស្សបើកនោះចៅយន្តហោះពេជ្រឃាតមួយនេះត្រូវបាននាំមកនៅឃ្លាំងអាវុធដែលអាច ត្រូវបានប្រើទៅតាមគោលបំណងផ្សេងៗក្នុងនោះចាអាវុធដែលមានផ្ទុក មាន ដូចជាគ្រាប់ប្លង់កំណត់ទិសដៅតាមឡាហ្សេចាកាំជ្រួចមីស៊ីលមីស៊ីលបាញ់ពីលើអាកាសដល់ដី និងគ្រាប់ប្លង់ជាចង្កោមចាស់អាចហោះបានរហូតដល់14ម៉ោងនិងមានល្បឿនដល់ទៅ482គីឡូម៉ែត្រក្នុង1ម៉ោងចាមិនតែប៉ុណ្ណោះមានសមត្ថភាពអាចចាប់យកគោលដៅដូចជារថយន្តដែកយន្តហោះនិងនាវាជាដើមផងដែរ ចាបងប្អូនទាំងអស់គ្នាបានជ្រាបហើយចាតាមរយៈការបកស្រាយរបស់នាងខ្ញុំចាតកតងជាមួយនឹងយន្តហោះគ្មានមនុស្សបើកចា MQ ចាតាមពិត MQ9 ប៉ិននាងខ្ញុំអឺចាចាហៅកាត់កាត់ហៅជាភាសាខ្មែរថា MQ9 អញ្ចឹងទៅចាដើម្បីឲ្យបងប្អូនឆាប់យល់ចាអឺគឺជាយន្តហោះមួយចាដែលអស្ចារ្យមែនទែនចាគឺជាយន្តហោះដែលគ្មានមនុស្សបើកចាដែលអឺ មនុស្សនឹងអាចចាំបញ្ជាសង្កេតចាប់ពីចម្ងាយរយៈរាប់ពាន់គីឡូម៉ែត្រហើយអឺចាយន្តហោះនោះគឺជាជាយន្តហោះដែលចាស្ងៀមស្ងាត់បំផុតដែលដូចថាมันអាចឲ្យសត្រូវដឹងខ្លួនមុនអញ្ចឹងណាចាมันបង្កការលំបាកដល់អ្នកបញ្ជានោះទេហើយអឺ វាពិតជាខ្លាំងមែនទែនចាដែលវាអាចហោះបាន14ម៉ោងជាពិសេសហ្នឹងគឺល្បឿនគឺ480គីឡូម៉ែត្រក្នុង1ម៉ោងចាអើយគឺថាសមត្ថភាពរបស់យន្តហោះហ្នឹងគឺមិនធម្មតាចាអញ្ចឹងបានថាយន្តហោះហ្នឹងអស្ចារ្យតែអ្នកបង្កើតយន្តហោះហ្នឹងគឺរឹតតែអស្ចារ្យទៅទៀតចាអរគុណបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានចានៅតកតងជាមួយនឹងយន្តហោះចាដែល កំពុងតែល្បីចាស់អំពីការធ្វើឃាតមេដឹកនាំរបស់អេរ៉ង់ចាស់ដែលនេះហើយជាមូលហេតុអឺធ្វើឲ្យក្តៅកគុកចាស់ក្តៅហើយមកកាន់តែក្តៅទៀតរវាងសង្គ្រាមអាមេរិកនិងអេរ៉ង់ចាស់ដែលកំពុងតែមានចំនួនចាស់នៅរមកដល់ពេលនេះអរគុណបងប្អូនទាំងអស់គ្នាចា៎នេះខ្ញុំសូមបញ្ចប់ប្រមីនេះទេត្រឹមនេះអរគុណសម្រាប់ការតាមដានចា៎ស្គរសូមអភ័យទោសបើសិនជាមានការខុសឆ្គងត្រង់ប្រការណាមួយផងដែរចា៎សូមជម្រាបលា